អ៊ីរ៉ង់បាញ់មីស៊ីលជិត40គ្រាប់លើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ទាំងអ៊ីរ៉ង់និងអាមេរិករំកិលទ័ពទៅដល់ទីតាំងប្រយុទ្ធ។ សារព័ត៌មានអូស្ត្រាលី ABC News បានចុះផ្សាយថាមន្ទីរបញ្ចកោណបានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ថាអ៊ីរ៉ង់ពិតជាបានបាញ់មីស៊ីលវាយប្រហារមូលដ្ឋានទ័ពរបស់ខ្លួននៅអ៊ីរ៉ាក់ពិតមែនយោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានបន្ថែមទៀតថាចំនួននៃគ្រាប់មីស៊ីលគឺមានទៅដល់ជិត40គ្រាប់ហើយហើយបាននឹងកំពុងបាញ់ជាលើកទី2ម្ដងទៀត។នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានការនាំពាក្យដោយជំនួយការរដ្ឋមន្ត្រីក្រសួងការពារ សម្រាប់ការងារសាធារណៈថាឆ្មាំបដិវត្តអេរ៉ង់បាន វាយប្រហារមូលដ្ឋានទ័ពអាកាសរបស់យើង លោកបាននិយាយថានៅវេលាម៉ោង5កន្លះយប់ម៉ោងនៅសហរដ្ឋអាមេរិក នៅថ្ងៃទី7អេរ៉ង់បានបាញ់ស្រោចមកកាន់មូលដ្ឋានទ័ពអាមេរិកលើទឹកដីអេរ៉ាក់ដែលមានទីតាំងអាឡាសាតនិងអេលប៊ីលឥឡូវនេះសហរដ្ឋអាមេរិកកំពុងធ្វើការប៉ានប្រមាណពីការខូចខាត។ ដោយមិនខ្វល់ពីការបញ្ជាក់ពីមន្ទីរបัญចកោនវ័យចាឆ្មាំបដិវត្តអេរ៉ង់បានអះអាងថាខ្លួនគេទទួលខុសត្រូវចំពោះការបាញ់នៅលើមូលដ្ឋានទ័ពអាកាសនៅអេរ៉ាក់ម៉ោងចានៅអេរ៉ាក់ពេលព្រឹកម៉ោងពេលព្រឹករបស់អេរ៉ង់ពួកគេនេះជាជំហានដំបូងនៃការព្រមានចំពោះការសម្រេចចិត្តរបស់លោកត្រាំសម្រាប់មេទ័ពអេរ៉ង់3ហ្គេម3ហ្គេម ចាសសូមអភ័យទោសគឺមេតបអេរ៉ង់កាសែមអង្គការទប់ស្កាត់សង្គ្រាមនានាចាសតាមរយៈប្រតិបត្តិការអង្គការនេះលោកចា Stephen Milles បានបង្ហាញការព្រួយបារម្ភថានេះហើយជាពេលវេលាដែលយើងភ័យខ្លាចលបែងសង្គ្រាមរបស់លោកដូណាល់ត្រាំនិងអេរ៉ង់បានឈាន ទៅមួយកម្រិតទៀតហើយអេរ៉ង់គួរតែវាយប្រហារតែកុំឲ្យមានកំហុសសង្គ្រាមចាប់ផ្ដើមព្រោះលោកត្រាំជ្រើសរើសសង្គ្រាមជាការទូត។ ឆ្មាំបដិវត្តអេរ៉ង់បានបន្តថាយើងព្រមាន ប្រទេសសម្ព័ន្ធមិត្តអេរ៉ង់ទាំងអស់ថាបើរវាងប្រការវាយប្រហារពីមូលដ្ឋានទ័ពផ្សេងមកកាន់អេរ៉ង់យើងនឹងធ្វើការសងសឹកតាមគោលដៅយើងអំពាវនាវឲ្យប្រជាពលរដ្ឋអាមេរិកហើយទាហានដែលជាក្រុមគ្រួសាររបស់គេ ទៅផ្ទះវិញដើម្បីការពារខ្លួនចាប់តាមសេតវិមានលោកត្រាំបានព្រៀងនៅសេចក្តីថ្លែងការណ៍ស្ថានភាពនៅអេរ៉ាក់ជាមួយនឹងសន្តិសុខជាតិក្រុមប្រឹក្សាអាមេរិកអេរ៉ង់បាន ចេញសេចក្តីថ្លែងការណ៍បង្ហាញកង្វល់ថាមួយជំហានពោពេញដោយគ្រោះថ្នាក់ ដែលជាផ្លូវទៅកាន់សង្គ្រាមយើងទៅជាមួយពលរដ្ឋដែលងាយរង ការប៉ះពាល់ដែលមិនចូលចិត្តសង្គ្រាមសោះតែសេតវិមានបានបញ្ជាក់ថានឹងធ្វើការឆ្លើយតបក្នុងពេលដ៏ឆាប់បំផុតនេះសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញបានបញ្ជូនកងទ័ពនិងមីស៊ីលអាកាសផ្សេងទៀតរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ាអាមេរិកថែមទាំងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B52 6គ្រឿងទៅចំណតនៅកោះមួយនៅមហាសមុទ្រឥណ្ឌាហើយក៏បានធ្វើសមយុទ្ធពេញផ្ទៃអាកាសចានៅយន្តហោះចម្បាំង S35A ចំនួន52គ្រឿងនៅរដ្ឋអូតាដែលថាខ្លួនត្រៀមរួចរាល់នៅក្នុងការប្រយុទ្ធឲ្យដរាបណាអេរ៉ង់គម្រាមកំហែងលើផលប្រយោជន៍របស់អាមេរិកខណៈនេះស្ថានភាពនៅមជ្ឈមបូព៌ាដល់ចំណុចសូន្យអាមេរិកបានសង្កេតឃើញថាសពាវុធអេរ៉ង់និងកងទ័ពបានរំកិលមកកាន់ខ្សែ ចាខ្សែព្រាត់ព្រំដែនសមរភូមិទៅហើយដែលដើម្បីបើកការវាយប្រហារអ៊ីរ៉ង់បានដំឡើងមីស៊ីលចូលយន្តហោះគ្មានមនុស្សបើករបស់គេហើយអាមេរិកថានេះជាការវាយប្រហារតាមផ្លូវអាកាសមួយរបស់គេដោយជាការវាយប្រហារលើមូលដ្ឋានប្រេងអារ៉ាប៊ីចា អារ៉ាប៊ីសាអូឌីតកាលពីឆ្នាំមុនសហរដ្ឋអាមេរិកបានឃ្លាំមើលខ្លាចមានការវាយប្រហារនៅលើទីតាំងសហរដ្ឋអាមេរិកផ្សេងទៀតដែលមានទឹកដីនៅលើប្រទេស មួយចំនួននៅមជ្ឈមបូព៌ាគឺគុយវ៉ែតអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមនិងចតដេតចា៎តែឆ្នាំបដិវត្តអឺរ៉ុបបានរួចរាល់ហើយនៅសេណារីយ៉ូបន្ទាប់ពីការវាយប្រហារលើទីក្រុងទំនើបឌូបៃរបស់អារ៉ាប៊ីសាអូឌីតនិងហៃហ្វាដែលជាទីក្រុងធំទី3របស់អ៊ីស្រាអែល។ ចាបងប្អូនទាំងអស់គ្នាចានេះគឺជារឿងរ៉ាវដ៏ក្តៅគគុកចានៅចាជាព័ត៌មានមួយដែលពិភពលោកកំពុងតែតាមដានរវាងអេរ៉ង់និងអាមេរិកចាដែលពួកគាត់ប្រទេសទាំងពីរនេះគឺចាប់ដើមចេញជារូបរាងហើយនៅការប្រយុទ្ធចាស៊ីសាច់ហត់ឈាមគ្នាចាអរគុណបងប្អូនទាំងអស់គ្នានាងខ្ញុំសូមបញ្ចប់ព័ត៌មាននេះទៅត្រឹមនេះ